សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងធ្វើការវិភាគទីផ្សារ crypto ដែលមានប្រភេទកាក់ដូចជា Bitcoin, Ethereum, Binance, Solana, Dogecoin និង Ripple Bitcoin ក្រោយពីបានប៉ះតម្លៃ20000ដែលជាចំណុច resistance របស់វា វាក៏មានការឡើងចុះជាធម្មតាដែលស្ថិតនៅតម្លៃ20000ទៅ2500ប៉ុន្តែ វាបានធ្វើការចុះមកតម្លៃ19700ដែលជា support ថ្មីរបស់ Bitcoin បើសិនករណីចុះនោះវានឹងទៅរ18500ដែលជា support ថ្មីមួយទៀត តម្លៃកាក់ Ethereum បានធ្វើការឡើងខ្លាំងជាង Bitcoin ដែលឡើងចាប់ពី1550ដល់1600ហើយ Ethereum ក៏បានកើនដល់ទៅ9%ហើយ Ethereum សប្តាហ៍នេះបានធ្វើការធ្លាក់ជាង2%ក្នុងរយៈពេលមួយសប្តាហ៍នេះប៉ុន្តែវាក៏បានធ្វើការធ្លាក់ ពីតម្លៃ1604ដល់1519ដែលតម្លៃនេះនឹងបន្តចុះរហូត មកដល់1308ដែលជាបន្ទាត់ support ថ្មីរបស់វា BNB បានកើនឡើងរហូតដល់ទៅ6%ដែលតម្លៃរបស់វាឡើងចាប់ពី285ទៅ292ដែលជាកាក់ប្រភេទ ជាប់លេខ3នៅក្នុង crypto market ហើយកាក់ Binance ដែលអ្នកវិនិយោគមិនអាចមើលរំលងបានឡើយដែលវាជាកាក់ដ៏ល្អមួយផងដែរកាក់ Solana បើឡើង នៅតម្លៃក្នុងមួយកាក់32ដុល្លារដែលជាបន្ទាត់ resistance របស់វា ដែលស្មើដល់ទៅ7%វានឹងធ្វើការឡើងបន្តិចនៅតម្លៃ33ដុល្លារចុច50សេនដែលជា resistance ថ្មីរបស់វាដែរតា Dogecoin ក៏បានឡើងដល់ទៅ0.063សេនដែលជា resistance របស់វា ហើយតម្លៃបន្ទាប់របស់វាគឺអាចនឹងឡើងដល់ទៅ0.065សេនដែលនឹងឡើងបន្តទៀតគឺតម្លៃ0.068គម្រោងរបស់ XRP ដែលតម្លៃទីផ្សារបច្ចុប្បន្នគឺក្នុងមួយកាក់គឺវាបានហោះឡើងដល់ទៅ0.33សេន ហើយនឹងធ្វើការឡើងបន្ទាប់ទៀត គឺនៅតម្លៃ0.35ដល់0.37អរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទនិងកុំភ្លេចជួយ Subscribe អ្នកមួយផងបាទសូមអរគុណ